បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវិធីសាស្ត្រមួយសម្រាប់ download កម្មវិធីដោយយើងមិនបាច់ចាំប្រើអឺប្រើប្រាស់កម្មវិធីជំនួយទេអឺគឺយើងគ្រាន់តែប្រើប្រើថាអសរ2ឲ្យយើងអាច download អឺវីដេអូពី YouTube បានយើងមិនចាំទៅមានកម្មវិធី Internet Download Manager នេះឬក៏កម្មវិធីអីផ្សេងផ្សេងសម្រាប់មក support ដើម្បីឲ្យយើង download បានទេគឺយើងមិនបាច់ចាំទៅខាត់ space កុំព្យូទ័រយើងសម្រាប់ដាក់កម្មវិធីអស់ហ្នឹងហើយអញ្ចឹងយើងមានវិធីសាស្ត្រមួយអញ្ចឹងអ្នកទាំងអស់គ្នាចូល Google Chrome ឬក៏អីមកទៅបើក YouTube អឺ YouTube ហើយបើអ្នកទាំងអស់គ្នាចង់ download នៅនេះនេះនេះឥឡូវខ្ញុំសូម download បទចម្រៀងមកទៅព្រោះខ្ញុំទុកស្ដាប់ផងហ្នឹងហើយ អឺនេះអញ្ចឹងយើងនេះយកអា cursor របស់យើងមកចុចនៅលើនេះមកនេះវាលោតមកយើង delete ធំ w ដបនេះយើង delete អស់មកហើយយើងគ្រាន់តែចុច key អក្សរ S ពីរដងហើយយើង enter បាទ enter ខ្ញុំលុបអានេះអស់សិននេះដោយសារតែនេះពេលមុនគឺវាអត់មានផ្ទាំងអីញ៉ាញ៉ាអញ្ចឹងឯងវាវាលោតមកដល់វាមានកន្លែងឲ្យយើងចុច download យកហ្មងប៉ុន្តែឥឡូវដោយសារថាវា update ចឹងវាទាមទារឲ្យយើង scroll មកក្រោម scroll មកក្រោមមកបន្តិចនេះបើសិនជាពេលមុនមានកន្លែងហ្នឹងឲ្យ download ហ្មងឥឡូវវាអត់ទាន់មានទេអញ្ចឹងនេះចុចកន្លែងនេះមកនេះអានេះដូចជាអសស្អីទេនេះអានេះពេលមុននេះអានេះយើងមើលវីដេអូឬក៏ no sound អីចឹងទៅតែយើងទៅឲ្យយ៉ា នេះបានហើយនេះចុចមកនេះអឺឥឡូវខ្ញុំ download ដាក់នៅលើនេះហ្មងទៅស្រួលលើវីដេអូនេះហ្មងទៅវីដេអូវាមានច្រើននេះនៅលើ feature នេះអញ្ចឹងវីដេអូនេះនេះនេះបងមិនមែនជាធានាគារហើយខ្ញុំសេវមកនេះវាលោតចូលហើយ ចឹងវាងាយស្រួលក្នុងការយើង download យើងមិនបាច់ចាំទៅកឡើងកម្មវិធីអីញ៉ៃញ៉ៃច្រើនដើម្បីឲ្យជួយ support ក្នុងការទាញយកវីដេអូពី YouTube ឬក៏ពី Facebook អីទេហើយខ្ញុំនឹងមានវីដេអូមួយទៀតតាក់ទងនឹងការ download ដែរប៉ុន្តែយើង download ពី YouTube ក៏បានពី Facebook ក៏បានប៉ុន្តែយើងមាន website សម្រាប់ download បើសិនជាបងប្អូនពេញចិត្តនៅ វីដេអូដែលខ្ញុំធ្វើឡើងនេះសូមជួយចុច subscribe នៅខាងក្រោមផងហើយចុចសញ្ញារូបកណ្ដាលផងដើម្បីពេលដែលខ្ញុំផុសវីដេអូទៅដើម្បីអ្នកគ្នាអ្នកទាំងអស់គ្នាដឹងហើយនិយាយទៅងាយស្រួលមែនទេក្នុងការ download យើងបាច់ចាំទៅទៅឡើងអីញ៉ៃញ៉ៃទេអញ្ចឹងអ្នកទាំងអស់គ្នាគាត់ទៅប្រើអឺដើម្បី SP ដងហ្នឹងយើងអាច download បាន បាទសូមរងចាំតិចដោយសារថាខ្ញុំប្រើអ៊ីនធឺណិតពី hotspot ទូរស័ព្ទទៅអញ្ចឹងវាវា slow បន្តិចវា slow អញ្ចឹងចាំវាដែរពេញសិនទៅបាទចិត្តពេញឯងសល់តែបន្តិចនេះសល់បន្តិចទៀតឯងពេញឯង6នាទីទៀត នេះបាទវីដេអូនេះត្រូវពេញហើយឥឡូវខ្ញុំនឹងទៅចូលបើកវីដេអូទាំងអស់គ្នាមិញខ្ញុំ download ដាក់នៅក្នុងដូចជា feature នេះអូខេច្រើនម្ល៉េះច្រើនម្ល៉េះមិញដូចជាមិញដូចជាមានអីទៀតហ្នឹង ចាំតិចខ្ញុំដើរមើលសិនអីឥឡូវយើងចូលបើកនៅក្នុងនេះហ្មងណាយើង download មិញណាហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនឹងវីដេអូនេះសូមចុច Subscribe ទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីៗហើយខ្ញុំនឹងមានអឺ អឺធ្វើវីដេអូមួយទៀតដែលតាក់ទងជាមួយនឹងការ download ទាំង YouTube ទាំង Facebook ដោយយើងប្រើ website មួយសម្រាប់ download អញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នា